អឺឆ្នាំនេះសบายណាស់អើយអាវងបាច់ផ្សែងហ្មងអាមិនសบายទេសบายទេបាទលបងសบายសบายចង់ងាប់អើមិនខ្វល់ទេអាណាអត់អីស៊ីអត់អត់ខ្វល់សំខាន់អញសบายអាតោះបាយឡើងអឺ nosotros. នាងបើបានប្រពន្ធពីជានាងបើបានប្រពន្ធពីបងនឹងធ្វើពិធីកាត់បោលអង្ខែថ្មី បងនឹងធ្វើពិធីកាត់បោលអង្ខែ